គ្រាន់ឃើញរូបបងភ្លៀងបេះដូងទៀមទីចង់បានបងក្បាលចង់បានប្រងមាមេធ្នាក្នុងគៀកាហើយក្តីស្រឡាញ់មួយនេះវាធំធេងពីបាន size and sky strong business